បនកំណន់ចងជាពុយចុងលីលីចងជាច្បាំស្រីកាលនាងអេរ៉ែនវន្តីចងចាំងតាមប្តីប៉ុណ្ណងយ៉ាងសា នាងវំលាជាព្រះមេដាបើងបនទូលថាហើយកូនពីស័យនាងនឹងត្រាញ់ត្រង់តាមប្តីចិញ្ចាំងអំពីពិភពនាងនិង ថានៅលោកនេះឯងចូលនាងចាំចេញ បំរើស្វាមីធ្វើវនប្រតិបត្តិប្រងក្រដីកុំឲ្យស្វាមីអង្អន់ចិនដានាងអើយកុំដែងក្រឡា ជាម្ចាំងសេរសាកូនកំមៀងងាយហើយកូនស្រីស្ងួនមៀងម្ដាយប្រណាំងនាងអាយ តាមដោយច្បាប់ស្រីក្រមួយមិនបានសំដីពីងទុនតិចនៃឲ្យញាត ចូលចិនក្រមួយមិនចេរីកិនឃើញញៀនឆ្ងាយចិនហៅឡើងឆៃស្លា ទួងមានមិនមានក្តីណាងពីងផ្អែមចរចាเติมเกสรลัง កុំជួចិនស្មោកំណាញ់មិនមានអងអញនឹងងៀតសន្តានកើតយួងរបងផងបានកានសុកខ្សែមខ្សានពីព្រួងកូនស្រីទួងនឹង យាយស្រដីកាកែជាស្រីកុំស្ដីលែងឡងថាលេងដូចក្មេងញេងញងឃើញប្រុងកំឡង សសៀចូលចិត្តសោជ្រៀងកញ្ឈៀងមិនគិតប្រងព្រើលបានចិនទាហានដោយសាហៅស្រីអបប្រៃអិនកាអិនមានអេរិយាមាយាតក្នុងខ្លួន សារពុំធ្វើនឹងនួន ស្រដីមិនមូនមិនមានអៀនអន់ឃើញគេបៀងបែកអយគុណសើញសួរចាំអន់ចាំអងអោយប្រងហៅស្រីអំប្រៃទូរយង មិនក្លាញខ្លួនខំមាយាទក្រិតក្រំធ្វើការអង្គុយច្រឡំនឹងសំពុំសំ ថាឯងជាស្រីមិនកោនមិនខ្លាចចិត្តប្តីឲ្យប្រងដតីមាក់ងាយប្តីណាហើយស្រីអត់លៀងខេងណាអត់មានកិរិយាមាយានពុំសំ